ជាកិច្ចចាប់ដើមខ្ញុំបាទសូមសម្ដែងនៅគៀវរកិច្ចទៅកាន់បងប្អូនជនរួមជាតិដែលកំពុងតែតាមដានជាមួយនឹងកម្មវិធីមហោស្រពតន្ត្រីអាស៊ានកូរ៉េឆ្នាំ2021សូមគោរពនិងជំរាបសួរសម្រាប់វត្តមានគណៈកម្មាធិការជាតិនៃមហោស្រពតន្ត្រីអាស៊ានកូរ៉េឆ្នាំ2021ផងដែរខ្ញុំបាទ VG1 ជាសាស្ត្រាចារ្យដូចតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក៏ជាតារាសម្ដែងតារាចម្រៀងពិធីករតន្ត្រីករហើយក៏ធ្លាប់បានចូលរួមសម្ដែងតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិកអូស្ត្រាលីប្រទេសសង្ហបុរី ចិនកូរ៉េនិង ប្រទេសជាណាចក្រថៃហើយខ្ញុំបាទគោជាគណៈកម្មាធិការជាតិរបស់ប្រទេសកម្ពុជានៃមហោស្រពតន្ត្រីអាស៊ានកូរ៉េឆ្នាំ2021ផងដែរសូមលើកយក ប្រធានបទស្ដីអំពីជីវិតតន្ត្រីករនៅក្នុងរដូវកាល COVID ដោយយើងបានដឹងកន្លងមកនេះហើយថា អ្វីដែលពាក់ព័ន្ធជាមួយនឹងតន្ត្រីករបច្ចុប្បន្ននិងកាលពីប៉ុន្មានឆ្នាំមុននេះ ថាតន្ត្រីករយើងទាំងអស់គ្នា បានជួបអ្វីខ្លះនិងមានផលប៉ះពាល់អ្វីខ្លះមុននឹងចូលប្រធានបទយើងត្រូវដឹងថាអ្វីទៅជាតន្ត្រីករ តន្ត្រីករគឺជាអ្នកសិល្បៈប្រភេទសំនៀងលទ្ធផលដែលចេញមកពីបញ្ហាពលកម្មនិងហត្ថកម្មរបស់មនុស្សដោយមានការរៀបចំយ៉ាងត្រឹមត្រូវសម្រាប់បកស្រាយមនោសញ្ចេតនាមនុស្សនិងត្រាប់សម្លេងធម្មជាតិតាមរយៈបទភ្លេងឧបករណ៍ភ្លេងនិងចង្វាក់ភ្លេង។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះតន្ត្រីករគឺពិតជាពេញនិយមបំផុត គឺមានការគ្រប់គ្រងពីបងប្អូនជនរួមជាតិទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេសមិត្តបងប្អូនយុវវ័យបានគ្រប់គ្រងយ៉ាងពេញទំហឹងទៅកាន់តន្ត្រីករលើពីនេះទៅទៀត គឺកាន់តែធ្វើឲ្យតន្ត្រីករយើងទាំងអស់គ្នាមានកម្លាំងចិត្តធ្វើអ្វីដែលថ្មីថ្មីប្លែកប្លែកសម្រាប់បងប្អូនជនរួមជាតិដើម្បីទស្សនា ដូចជាសម្ដែងតាមរយៈទូរទស្សន៍ Facebook Page TikTok និងប្រព័ន្ធអ៊ីនធឺណិតអ្វីដែលពិសេសនោះគឺ បង្ហាញអំពីអ្វីដែលពាក់ព័ន្ធជាមួយនឹងការអប់រំការសោយសប្បាយរីករាយកំសាន្តទៅតាមចង្វាក់ភ្លេង និងបទភ្លេង ដោយសារតែការស្រឡាញ់គ្រប់គ្រងបែបនេះហើយទើបបងប្អូនមួយចំនួនខ្លះបានអញ្ជើញក្រុមតន្ត្រីកររបស់យើងខ្ញុំ ទៅសម្ដែងផ្ទាល់ក្នុងកម្មវិធីជាច្រើនដូចជា ពិធីខូបកំណើតពិធីឡើងគេហដ្ឋានថ្មី ពិធីបាំងសម្ពោធក្រុមហ៊ុន ពិធីប្រគំតន្ត្រីខ្នាតតូចនិងខ្នាតធំគ្រប់25ខេត្តក្រុងនៅក្នុងប្រទេសចក្រកម្ពុជាផងដែរនេះហើយ ជាកម្លាំងចិត្តមួយដ៏ធំ សម្រាប់តន្ត្រីករគ្រប់គ្រប់រូបនៅតែបន្តព្យាយាមនិពន្ធ និងបង្កើតអ្វីអ្វីដែលថ្មី ផ្លែផ្លាច់បន្ថែមទៀតប៉ុន្តែ ជាអកុសលចូលដល់ឆ្នាំ2019រហូតមកដល់បច្ចុប្បន្ននេះតន្ត្រីករយើង គឺមានឧបសគ្គមួយដល់កាយសាហាវនោះគឺ COVID-19 បានចម្លងទៅមនុស្ស ទូទាំងសកលលោកម្លោះហើយរងការប្រគំមន្ត្រីតូចធំត្រូវបានផ្អាកទាំងស្រុងហើយក៏មានការបិទគប់តំបន់បិទប្រទេសដើម្បីការពារនៅជំងឺ Covid ឆ្លង19ចំណែកឯតន្ត្រីករក៏គ្មានឱកាសដើម្បីបង្ហាញនៅសមត្ថភាពផ្ទាល់របស់ខ្លួន ទៅកាន់ទស្សនិកជនផងដែរ។ ជាក់ស្ដែងតាមរយៈការបិទគប់នេះ គឺមានរយៈពេលរហូតដល់ទៅជិត2ឆ្នាំ នេះហើយជាឧបសគ្គមួយដែលធ្វើឲ្យតន្ត្រីករយើងគ្រប់គ្រប់គ្នាគ្មានការទទួលប្រគំតន្ត្រីខ្នាតតូចឬខ្នាតធំទៅកាន់បងប្អូនអ្នកគ្រប់គ្រងឬទស្សនិកជនឡើយប៉ុន្តែយ៉ាងណាមិញក៏បងប្អូនតន្ត្រីករយើង នៅ តែមិនបាត់ទឹកចិត្ត ព្យាយាមរករកគ្រប់កម្មវិធី ដើម្បីកុំឲ្យបិទការគ្រប់គ្រងពីបងប្អូនទស្សនិកជន ពួកយើងនៅតែព្យាយាមបន្តជាមួយនឹងការនិពន្ធនៅអ្វីៗដែលថ្មី បង្កើតនៅអ្វីដែលប្លែកដើម្បីបង្ហាញទៅកាន់ទស្សនិកជន តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងតាមប្រព័ន្ធ Channel YouTube វិញនេះហើយជាមធ្យោបាយមួយដ៏ល្អ សម្រាប់តន្ត្រីករយើងខ្ញុំអាចបង្ហាញនៅស្នាដៃថ្មី និងបទពិសោធន៍ថ្មីនៅក្នុងរដូវកាល Covid ទៅកាន់បងប្អូនទស្សនិកជនដែលគ្រប់គ្រងលើពីនេះទៀតតន្ត្រីករយើងខ្ញុំក៏ព្យាយាមកែសម្រួលនៅបទចម្រៀងចាស់ចាស់ដែលបានបន្សល់ទុកយូរលង់ណាស់មកហើយមកបញ្ចូលគ្នាជាមួយនឹងអ្វីដែលថ្មីប្លែក ដើម្បីតាក់ទាញអារម្មណ៍ទស្សនិកជនបន្ថែមជាមួយនឹងរសជាតិតន្ត្រីក្នុងរដូវកាល COVID ផងដែរទាំងនេះហើយជាបទពិសោធន៍ដ៏អស្ចារ្យនិងក៏ជាកម្លាំងចិត្តមួយ សម្រាប់ជីវិតតន្ត្រីករនៅក្នុងរដូវកាល COVID ជាក់ស្ដែងរហូតមកដល់បច្ចុប្បន្នដោយសារតែមានការបើកប្រទេសវិញពីសំណាក់សម្ដេចពុក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបាន ដាក់បំរាមយ៉ាងតឹងរឹង3កុំ3ការពាររួមជាមួយនឹងការសហការដ៏ខ្ពស់ពីបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់បានធ្វើឲ្យជំងឺដ៏កាចសាហាវមួយនេះ ធូរស្រាលបានខ្លះខ្លះក៏ប៉ុន្តែយើងក៏នៅតែបន្តការការពារ ដោយគ្មានការជួបជុំដែលមានចំនួនមនុស្សច្រើនពេករក្សាកម្លៀតនិងប្រកាន់ខ្ជាប់ជាមួយនឹងប្រការ3កុំ3ការពារចំពោះតន្ត្រីករយើងខ្ញុំក៏មានឱកាសសាជាថ្មីដើម្បីបង្ហាញទៅកាន់ទស្សនិកជននៅស្នាដៃដែលបានព្រៀងទុករួចរាល់ដើម្បីសម្ដែងផ្សាយផ្ទាល់គ្រប់តម្រូវការរបស់អ្នកគ្រប់គ្រងដូច្នេះហើយ ក្នុងនាមខ្ញុំជាតន្ត្រីករមួយរូបសូមសន្យាថានឹងព្យាយាមសិក្សាស្រាវជ្រាវនៅអ្វីអ្វីដែលថ្មីប្លែកប្លែកពីនិយមនិងរុករកឯកសារចាស់ចាស់មកបង្ហាញរួមបញ្ចូលគ្នាឲ្យទាន់សម័យកាលដើម្បី បង្ហាញទៅកាន់បងប្អូនទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកឲ្យបានស្គាល់កាន់តែច្បាស់អំពីតន្ត្រី ខ្មែរយើង និងរក្សាទុកសម្រាប់ប្អូនប្អូនចំនួនក្រោយ ដែលស្រឡាញ់និងចូលចិត្តរៀនតន្ត្រីផងដែរពីចុងក្រោយខ្ញុំបាទសូមអរគុណនិងដឹងគុណទៅម្ចាស់កម្មវិធី មហោស្រពតន្ត្រីអាស៊ានកូរ៉េឆ្នាំ2021ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមនិងចែករំលែកនៅបទពិសោធន៍ស្នាដៃតន្ត្រីរបស់កម្ពុជា បានទៅកាន់បងប្អូនតន្ត្រីអាស៊ានទាំង10ឲ្យបានដឹងឲ្យបានឮអំពីតន្ត្រីកររបស់ប្រទេសកម្ពុជា ជាពិសេសលើពីនេះទៅទៀតខ្ញុំក៏ទទួលបាននៅបទពិសោធន៍ថ្មីថ្មី ចំណេះដឹងថ្មីថ្មីពីកម្មវិធីមហោស្រពតន្ត្រីអាស៊ានកូរ៉េឆ្នាំ2021ដើម្បីមកចែករំលែកដល់តន្ត្រីករកម្ពុជាឲ្យបានស្គាល់អំពីអ្វីទៅ ដែលជាតន្ត្រីសកល។ ដោយសេចក្តីស្រឡាញ់និងគោរពរាប់អានសូមជូនពរទៅកាន់តន្ត្រីអាស៊ានទាំង10ក៏ដូចជាសូមជូនពរទៅកាន់គណៈកម្មាធិការមហោស្រពតន្ត្រីអាស៊ានឆ្នាំ2021ជួបតែពុទ្ធពរទាំង4ប្រការ គឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។